ស្តីបាទបងប្អូនបើបានទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនិងសញ្ញារូបកណ្ដឹងដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Haritin បាទជំរាបសួរបងប្អូនបាទថ្ងៃនេះបានមកតេស្តទូទឺទ័រមកជុំទៀតយល់ថាបងប្អូនខ្មែរយើងកំងមកបាទឆ្នាំនេះគឺឆ្នាំធំបងប្អូនហ្នឹងហើយហើយខ្ញុំបានទៅជាប់ជាអគុយអីហើយហើយ ចឹងហើយគ្រឿងនៅសេះបាទផ្សារជាមួយទូផ្សារបាទជាមួយបោះផ្សារຂະຫນາດនេះ10គីឡូវ៉ាត់បងប្អូនហ្នឹងហើយ10គីឡូវ៉ាត់វាមាន2ឈុតបងប្អូនអានេះគឺជា controller បញ្ជារបស់វាបងប្អូនហ្នឹងហើយហើយចាំចាំខ្ញុំនាំមកមើលក្នុងទូបងប្អូនហ្នឹងហើយឥឡូវយើងមើលខាងក្រៅសិនបាទអូខេមកតាំងជាមួយខ្ញុំបាទអូខេបងប្អូនឥឡូវមកមកមើលក្នុងទូទាំងអស់គ្នាបាទ មុនយើងនៅមើលក្នុងតូគឺជាពិសេសបាទបងប្អូនខ្ញុំសូមបង្ហាញពីប្រភេទថ្មបងប្អូនថ្ម គេហៅថ្មប្រភេទថ្មលីស្យូមបាទ NMC បាទអានេះវាថ្មបច្ចេកទេសថ្មី បាទឆ្នាំនឹងតែម្ដងថ្មនេះគឺចង់និយាយថានៅក្នុងនេះប្រភេទថ្មហ្នឹងគេប្រើជាមួយឡានអគ្គិសនីសប្ដថ្ងៃហ្នឹងគេកំពុងល្បីល្បាញហ្នឹងបងប្អូនបាទហើយគេបានយកថ្មហ្នឹងជាម៉ាសែលម៉ាសែលវាហ្នឹងគេមករៀបដាក់ ដាក់ដាក់ជាប្រភេទប្រអប់នឹងវិញបងប្អូនដើម្បីយកទៅប្រើជាមួយផ្ទាំងសូឡាហ្នឹងហើយតាមតម្រូវការរបស់បងប្អូនអញ្ចឹងបាទនេះ40បាទ48វ៉ុលបាទ120អំពែប្រភេទ lithium បាទ NMC battery បាទអូខេហ្នឹងហើយទុំបានមកម្សិលបាទហើយឥឡូវជាឱកាសមកតេស្ត inverter ឲ្យមើលតែមកបាទអូខេបងប្អូនដដាលដដាលបងប្អូនគឺអានេះຂະຫນាត់10គីឡូបងប្អូនបាទ10គីឡូធំបាទធំហ្នឹងហើយ គឺឥឡូវបងប្អូនយើងបានកំងຂະຫນາດ10គីឡូហ្នឹងក៏ខាងចានគ្រឿងដែរបងប្អូនបាទនៅរៀបនៅក្នុងផ្ទះពីរគ្រឿងទៀតបងប្អូនបាទអូខេឥឡូវខ្ញុំបានតខ្សែតអីមកហើយអស់ហើយ ត្រៀមនឹងចាប់តេសបាទហើយហ្នឹងជាប៉ុសផ្សាហើយចាំមើលខ្ញុំសាកផ្សាអស់មួយធូបឬពីរធូបខ្ញុំអស់វិញវែងតែហ្មង បាទអស់មួយធូបម្ដងមួយធូបម្ដងហ្មងបាទហ្នឹងហើយខ្ញុំចង់សាកជាមួយថ្មនេះផង បាទខ្ញុំបានយកអូម៉ែតហ្នឹងមកបាទមកចាប់តេស្តជំងឺអំពីរបស់វានេះបាទហ្នឹងហើយហើយខាងនេះបងប្អូនខាងនេះគឺបាទដោយបងប្អូនធ្លាប់ឃើញពីវីដេអូសាមុននឹងហើយគឺ ប្រភេទទូបញ្ជារបស់វា បាទ controller charger ហ្នឹង បាទឥឡូវ controller ហ្នឹងខ្ញុំប្រាប់ពីថ្ងៃមុនហ្នឹងគឺខ្ញុំត្រូវដាក់ពីពីខាងលើនេះបងប្អូនណាហ្នឹងហើយតែរបស់ខ្ញុំអីវ៉ាន់ខ្ញុំនៅជាប់ stock ច្រើនបាទតាំងពីចូលឆ្នាំចិនមកហើយអញ្ចឹងហ្នឹងហើយហើយមិនទាន់មកទេខ្ញុំរៀបពី3គ្រឿងឥឡូវខ្ញុំកំងមក4បាទ controller ហ្នឹង4គ្រឿងបាទពូខ្ញុំធ្វើពីឈុតណាហ្នឹងហើយឥឡូវខ្ញុំបានបញ្ចេញជាខ្សែមកបាទ terminal បាទហ្នឹងហើយបន្តជាឌុយដើម្បីដោតទៅជាមួយទូផ្សារបាទបងប្អូន អូខេកុំឲ្យខូចពេលវេលាច្រើនឥឡូវខ្ញុំចាប់ដើមតេស្តផ្សារឲ្យមើលតែម្ដងហ្នឹងហើយខ្ញុំជាប់កាមេរ៉ាជាមួយនឹងជើងសិនបាទបងប្អូនឥឡូវយើងមកចាប់ដើម សាកផ្សារជាមួយខ្ញុំបាទហ្នឹងហើយនឹងតេស្តទូនឹងឥឡូវចាប់ដើមបើកពីសង្កែសិនបាទដល់វាសិន bạn đi ngon này tuần bạc បាទអូខេបងប្អូនអូខេហ្នឹងហើយអាគុយនេះមកគេមិនទាន់បាទថ្មនេះគេមិនទាន់ចូលថ្ម ចូលភ្លើងមកពេញគ្រប់គ្រាន់ដែរឥឡូវភ្លើងនៅសល់48បាទ48វ៉ុលហ្នឹងហើយសល់48វ៉ុលធម្មតាវា50ជាងបងប្អូនវា50ជាងវ៉ុលថ្មប្រភេទហ្នឹងបាទអូខេ ខេអូខេអានេះវាវាសរសេរអានេះវាអត់សូវត្រង់ទេហើយចាំខ្ញុំទៅកំណត់វាមើលតើវាមិនវាប្រាប់តែថ្មនៅ100%ហ្នឹងហើយហេហ្នឹងហើយមកមើលខាងក្នុងបាទបាទអរគុណច្រើនបងប្អូនអរគុណច្រើនបាទអញ្ចឹងខ្ញុំសូម ចប់វីដេអូតែត្រឹមនេះបងប្អូន បាទអរគុណ thank you